ទីក្រុងបាងកកប្រទេសថៃកំពុងក្តៅខ្លាំងបំផុតខណៈសីតុណ្ហភាពឡើងដល់50អង្សាសេ បើយោងតាមនាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថាទីក្រុងបាងកកនឹងក្លាយជា តំបន់ក្តៅបំផុតរបស់ប្រទេសនៅថ្ងៃប្រហោះនេះដោយអាចមានសីតុណ្ហភាពកើនឡើង រហូតដល់50.2អង្សាសេ ចំណែកតំបន់ដែលក្តៅជាងគេ លំដាប់ទី2គឺនៅទីក្រុងលឹមឆាបាង របស់ខេត្តជលបុរីមានសីតុណ្ហភាព49.1 47.4អង្សាសេបន្ទាប់មកខេត្តភូកេត47.9អង្សាសេខេត្តស៊ីសាកេត41.5អង្សាសេនិង ខេត្តបច្ចបុប្បន្នមានសីតុណ្ហភាព40.6អង្សាសេទន្ទឹមនោះនាយកដ្ឋានក៏បាននិយាយផងដែរថាមនុស្សដែលព្យាយាមនៅខាងក្រៅក្នុងសីតុណ្ហភាពចន្លោះពី41អង្សាសេនិង54អង្សាសេអាចប្រឈមហានិភ័យនៃការរមួលសាច់ដុំនិងជំងឺដាច់សរសៃឈាមខួរក្បាលជា ដើមហើយវាអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សជាពិសេសកុមារមនុស្សចាស់និងអ្នកដែលមានជំងឺស្រាប់ព្យុះរដូវក្តៅពេលនេះនឹងប៉ះពាល់ដល់ប្រជាជនក្នុងខេត្តភាគឦសានភាគខាងលិចនិងភាគខាងកើតហើយក្រោយមកខ្យល់ព្យុះនឹងឈ្ពោះទៅកាន់តំបន់ភាគខាងជើង និងភាគកណ្ដាលរួមទាំងទីក្រុងបាងកកផងដែរនៅចុងសប្តាហ៍នេះស្របពេលជាមួយគ្នានេះនាយកដ្ឋានក៏បាន ចេញការព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ភាគខាងល លើនៃប្រទេសថៃឲ្យប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់ដែលបង្កឡើងពីបាតុភូតកោរន្ទះខ្យល់ព្យុះនិងខ្យល់កន្ត្រាក់ដែលកើតមានចាប់ពីថ្ងៃប្រហ័សនេះដល់ថ្ងៃអាទិត្យជាចុងក្រោយនាយកដ្ឋានក៏បានណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះជៀសវាងកុំនៅទីតាំងវាលនៅក្រោមដើមឈើធំៗនិងសំណង់ចាស់ចាស់ជាដើមហើយកសិករគួរខិតខំថែទាំ ដំណាំ និងសត្វពាហនៈរបស់ពួកគេកុំឲ្យខូចខាតផង